ម៉ាក់ម៉ាក់ត្រូវដឹងបើគាត់ស្ថិតក្នុងករណីទាំងនេះពិតមិនអោយទុកទៀតនោះទេប្រសិនបើគាត់ស្ថិតក្នុងករណីទាំងនេះម៉ាក់ម៉ាក់កំពុងតែពពោះគួរត្រៀមចិត្តទុកឲ្យហើយទៅព្រោះពេនមិនអាចបន្តទុកទៀតនោះឡើយចំពោះមូលហេតុត្រូវបានលោកវិជ្ជបណ្ឌិតច័ន្ទស៊ីណេនឯកទេសជំងឺទូទៅបានប្រាប់ឲ្យដឹងថាករណីខ្លះបើនៅតែបន្តទុកអាចបណ្ដាលឲ្យយើងមានគ្រោះថ្នាក់ធ្ងន់ធ្ងរ1គាត់មិនប្រក្រតី បើសិនមកគ្រូពេទ្យពិនិត្យឃើញថាកូនក្នុងផ្ទៃមិនអាចលូតលាស់គ្មានអវយជីវៈពេញលេញទឹកដក់ក្នុងខួរក្បាល ជំងឺ Down syndrome មានក្បាលធំអត់ខួរក្បាលគ្រឿងក្នុងលៀនចេញមកក្រៅឬសែនខុសធម្មតាជាដើមគឺតម្រូវឲ្យយកចេញតែម្ដង2ម៉ាក់ម៉ាក់បង្ករោគក្នុងករណីដែលម៉ាក់ម៉ាក់មានឆ្លងមេរោគមួយចំនួនដូចជាអុចស្វាយកញ្ជ្រឹលឆ្អូចជំងឺតុកសូផ្លាស់ម៉ូស៊ីស គ្រូពេទ្យមិនតម្រូវឲ្យទុកកូនតទៅទៀតនោះទេ3គ័រក្រៅស្បូនត្រូវតម្រូវឲ្យវាកាត់ជាមិនតាន់ព្រោះគ័រមិនអាចលូតលាស់បានឡើយហើយបើគ័រវិវត្តទៅជាធំទៅធំទៅអាចបណ្ដាលឲ្យបែកហូរឈាមពេញពោះហើយម៉ាម៉ាអាចនឹងស្លាប់ប្រសិនបើទុករហូតដល់ដំណាក់កាលធ្ងន់ធ្ងរ4កូនពងចំពោះម៉ាក់ម៉ាក់ដែលមានប្រភេទកូនពងកើតពីលទ្ធផលភាពមិនប្រក្រតីនៃការបង្កកំណើត